Sim! Foi! ពីព្រៀងផ្លេងព្រៀងដល់មកនឹងនឹងយ៉ាក់នេះដែរបាទតែដូច្នេះសូមកបងចាប់ផ្ដើមតែម្ដងបាទ ហើយនៅពេលលោកជាលោកតាហើយបងប្អូនយើងទាំងឡាយកំពុងទស្សនាបន្តផ្នែកចាក់ធោដែលកំពុងសម្ដែងនឹងឲ្យឈ្មោះថាក្រុងរៀបណានឹងក្រុងរៀបចំណែកខាងវាយរៀបមិនតាន់ចេញទេញាតិញោមវាយរៀបមិនតាន់ចេញទេណានឹងក្រុងរៀបហើយចំណែកខាងអនុមានក្បាលខៀវឲ្យឈ្មោះថាគុំបកាណាគុំបកាហើយ មានន័យថាក្រុងរៀបកំពុងសម្ដែងអំពីការៈណាចំណែកវ័យរៀបមិនដល់បានចេញទេណាសម្ដែងអំពីហនុមានហើយការសម្ដែងនេះញាតិយោមយើងអឺ ពុទ្ធបរិស័ទយើងដឹងហើយនឹងប្រៀបដូចជា ប្រលឹងនៃជាតិរបស់យើងទំនៀមទម្លាប់វប្បធម៌គេមរតកដែលពុបការីចរគឺពុបបុរសពុបនារីដែលបានផ្លីកាយថ្វាយជីវិតចំពោះសាសនានិងជាតិឥឡូវគាត់បានបន្សល់នៅគេមរតកយ៉ាងច្រើនសម្រាប់ទុកជាសម្គាល់នៅសញ្ជាតិខ្មែររបស់យើងហើយក្នុងនោះដូចជាបកតែមិញថាក្រុងរៀបនេះដែរណា